ឈប់និយាយរឿងដែលឯងថាខ្ញុំស្អីនោះយើងក៏មិនបានគិតហើយក៏បានខ្វល់ដែរប៉ុន្តែអ្វីដែលយើងខ្វល់គឺសម្ដីម៉ាក់របស់យើងដែលនៅក្នុងភាសាខ្មែរគាត់យើងគឺជាស្រីចាស់របស់ប្រុសខ្មែរអ៊ំខ្ញុំហើយនឹងចែមិនស្ដាប់ឯងចង់ប្រាប់ថាឯងនឹងកូនស្រីរបស់យើងគឺសង្សារនឹងគ្នាហើយឯងចង់ប្រាប់ថាឯងស្មោះនឹងនាងខ្លាំងណាស់អ៊ំសម័យនេះហើយអាយុភេទវាលែងជាឧបសគ្គស្នេហ៍សំខាន់គឺពួកយើងស្រឡាញ់គ្នាខ្លាំងអេចាំទេអេ ទៅណាទៅណាក៏បានបើតែឃើញមុខឃើញមុខឯងម្ដងម្ដងសរសៃឈាមរបស់យើងនេះវាចង់ដាច់ហឹមកុំចឹងមើលចាយខ្ញុំខំជួយចាយឡើងម៉ាក់ចាយជឿតែយើងជាសង្សារនឹងគ្នាហើយឥឡូវហ្នឹងដល់វិញចាយទៅជួយខ្ញុំវិញម្ដងខ្ញុំចង់ប្រកាសជ័យគ្រប់គ្នាថាទេវណាកម្ពុជាខ្សែរឿងជីវិតរឿងចាយចាស់មានស្នេហ៍ ទស្សនារៀងរាល់ថ្ងៃប្រហ័សសុខវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film